អូខេសួស្តីបងប្អូនដូចអ្វីដែលខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់នេះចឹងជីទូទៅនៅនគរឧដុងគឺសម្បូរ player ដែលគាត់លេងលំហោកច្រើនហើយជីទូទៅពួកខ្ញុំតែងតែសិតពេលមួយសប្តាហ៍វៃតែ2ថ្ងៃទេដោយសាររឿងរវល់ high key យើងរវល់រឿងការងារចឹងណាហ្នឹងហើយចឹងអ្នកទាំងអស់គ្នាចង់លេងលំហោកអាចត្រឡប់មកលេងនៅនគរឧដុងបានអឺនេះគឺជាការវាយ PK លក្ខណៈធម្មតាទេអត់មានការសិតម៉ោងសិតអីទេដោយសារគាត់ថាគាត់ចាំមួយសប្តាហ៍2ថ្ងៃដងហ្នឹងវាយូរពេកអឺ ដល់ពេលអញ្ចឹងភាគច្រើនគឺតែងតែមានអ្នកវ័យលេងនៅបាក់យ៉ាងហ្នឹងហើយខ្ញុំអាចបញ្ជូន item មកអ្នកទាំងអស់នេះមើលបានណានេះគឺជាបាក់ WS ភាគច្រើនគឺជាទូទៅគឺគាត់ពាក់តែងតែពាក់គឺ item ដាក់ stone បែបនេះហ្នឹងហើយដោយសារ item ដាក់ stone នេះតម្លៃវាពេលបច្ចុប្បន្ននៅខ្ទង់55ទៅ60ដុល្លារហ្នឹងហើយនេះគឺ item បែបហ្នឹងនេះអូខេភាគច្រើនគឺពាក់បែបហ្នឹងហ្នឹងហើយហើយយើងអាចមើលបាក់ផ្សេងផ្សេងបានអឺនេះនេះគឺសម្បូរបែបហ្នឹង ទេអូខេស៊ីសងលើតិចនិចអ្នកលេងទេយើងអាចមើលអត្តផ្សេងទៀតបានអឺសម្បូរ item ដាក់ stone ជាទូទៅតែបើសិនករណីអ្នកនរគ្នាមានលុយអូខេអ្នកនរគ្នាអាចធ្វើការលេងសាន់នេះបានណាហ្នឹងហើយហើយបើពីខ្ញុំទេយើងខ្ញុំ recommend តែលេងដាក់កៅដាក់ stone វារៀងចំណេញលុយជាងហ្នឹងហើយអូខេនេះជាប៉ EZ អឺតិចទៀតនឹងមានអ្នកចាញ់វាយគ្នាឥឡូវពងចាប់ដើមជា Jumper ដូចជាលេងតែ2 color ទេ2 color ចឹង color គឺលឿងហើយជាមួយនឹង blue ចឹងពីរ color ហ្នឹងគឺគាត់បែកគ្នាអូខេនេះគឺជាប៉ា SM ចឹងបាគូបាគូ support ទេនេះចាកាត់ level ចាំមើលគាត់ពាក់ item ចូលសិនខ្ញុំខ្ញុំបង្ហាញអូខេនិយាយទូទៅប្រុសទូចមានកាត់6 10 level អ្នកទាំងអស់នេះបឿផ្ញាច់តែម្ដងបាត់ជាមួយនឹង asset មួយនេះគប់មិញអឺគប់ steel មែនតែនកាប់សេរីតែម្ដងបាត់អូខេពាក់ item ចូលណាអូខេនេះគឺជាបាគូគាត់ អញ្ចឹងដូចខ្ញុំប្រាប់ចឹងគឺបាគូបែបនេះហើយជាមួយនឹងតាតូអឺនគរនេះតាតូថ្លៃមែនទែនអ្នកទាំងអស់គ្នាថ្លៃណាអូខេគាត់ចាញ់មកហើយចាំមើលគាត់វាយនេះអឺបាក់មកគាត់ទេគឺ ABA រួមជាមួយនឹង ESET WB ហ្នឹងហើយ SMP ហើយនឹង YCR អឺនេះជា item YCR ចាំខ្ញុំនេះខុសអូខេឆាវរត់ចូលក្នុងបាត់ហើយបាទអូខេជាប់មាន connect មាន asset មួយអូ3 color ងាប់ asset នេះ ដាក់ត្បងដាក់បតក់ថែមងាប់មួយអូខេលោតបាត់អឺចាំតិចខ្ញុំ view item ឲ្យមើលអឺ summer ឈុតឆាកបីនេះហ្នឹងកវីមួយរត់ចូលទៅវិញនេះដឹងជា level ប៉ុន្មានទេយើងមើលទៅអូខេ level 6ទេប៉ុន្តែ item រៀងកប់ដែរអូខេប៊ីងាប់ដូរ PK តាន់រត់ចូលក្នុងក្រុងវិញអូខេ YSR នេះ YSR នេះគឺ item គាត់ប៉ុណ្្នឹងទាំងពីដើមគឺ Sunny 13ជ្រុំជាមួយនឹង Spare អ៊ីសរ៉ាច់មកគប់រត់ចូលទៅវិញអូខេអ្នកទាំងអស់គ្នាចង់លេងចូលចិត្តគប់ណានឹងអាចមកលេងប៉ាយ៉ាងនេះបានអ្នកទាំងអស់គ្នាហើយនេះជាមូលហេតុមួយដែលខ្ញុំអត់សិតទីតាំងនៅប៉ាយ៉ាងដោយសារប៉ាយ៉ាងស្រុតអូឆ្កែហើយពីចានសម្បូរអេសិតគប់ហើយយើងមកមុំអាចធីមកមុំស៊ីនំហើយក៏គេគប់ដាច់ដែរអញ្ចឹងអត់មកលេងទៅប៉ានឹងទេហ្នឹងហើយហើយជាទូទៅពួកគាត់តែងទៅវៃនៅទីតាំងប៉ាយ៉ាងនេះហើយខ្ទង់ម៉ោងប្រហែលជាចន្លោះពីម៉ោង9ម៉ោង10អីហ្នឹងគឺមានអ្នកលេងរហូត ហើយបើអ្នកទាំងអស់ចង់លេង Night Swear អូខេអ្នកទាំងអស់នេះអាចធ្វើការលេងក្នុងប៉ាក់បានໄວនៅក្នុង QZ ហ្នឹងហើយកន្លែងស្ពានហ្នឹងគឺកន្លែងចូល World ម៉ោង9ហ្នឹង8កន្លះហ្នឹង8:45ហ្នឹងគឺគាត់ໄວនៅហ្នឹងអូខេខ្ញុំ review item KM ឲ្យមើល KM តែចាប់ផ្ដើម build ទេអ្នកទាំងអស់នេះអឺខ្ញុំមិនទាន់ដឹងតែគាត់ពាក់ក្រោមអីណាប៉ុន្តែនេះគេ item គាត់ទេអូមកត្បងដាក់ទៀតបាទជាមួយនឹង asset asset គឺលេងភាគចឹងគឺតែងតែគប់បាត់នឹងតែម្ដងអូខេងាប់ដាច់ផ្ងាហ្មង ហ្នឹងហើយពីរដបងមិញទោះបីជាអឺក្បាលអីគេបាល់ក្បាលហែកហែងលើក្បាលហែងលើទោះបីជា hero ក្បាលហែងលើគប់អេសរ៉ាត់មិញងាប់គាត់នៅតែ interact interact នេះ iso isoteric ចុយគាត់គាត់គប់ដាច់ដែរទេប្រូមិញពីពីស្បង់ទៅហើយមិញពីស្បង់នេះអូខេ KM ចាញ់ក្រៅហើយបាទ KM នេះម្ចាស់ខ្ញុំស្គាល់ហ្នឹងហើយអូខេច្រោកតែម្ដងបាទអត់ដាច់ទេ asset គប់ asset មិនងាយដាច់ទេគប់ហើយឡើងទៅលើវិញ ស្រួលអឺខ្ញុំមើល KM តិចអាចធីម KM ចៃពាក់បែបហ្នឹងបែបហ្នឹងយកតែម្ដងបាទអឺអានេះគ្រាន់តែឈុតឆា highlight ទេអ្នកទាំងអស់នេះគ្រាន់ចង់និយាយថាចំពោះអ្នកទាំងអស់គ្នាដែលចង់លេងល្បែងហុកគឺអាចត្រឡប់មកលេងនៅដងបានហើយចំពោះការវាយគ្នាគឺវាយសឹងតែរាល់ថ្ងៃតែម្ដងណាហើយគ្រាន់ថាវាយលក្ខណៈសបាយសបាយហ្នឹងហើយនេះគឺជា SM SM នេះស្ទៀវអូ SM KM អ SZ អាស័តនេះគាត់មានដូចជាមាន SM ដែរគាត់ឈ្មោះគាត់គឺ520ដូចគ្នាអញ្ចឹងខ្ញុំរៀងច្រឡំឈ្មោះតិចហ្នឹងហើយប៉ុន្តែតាមខ្ញុំដឹង Hero នេះជាលក់ឲ្យ new player ហើយនេះអាចធីមគាត់អឺសភៅដូចជាសភៅកន្លែង spare គាត់ដូចជា95%ហ្នឹងហើយ95ឃើញគាត់ថតផលក្នុងក្រុមកប់តែម្ដងពាក់ clock ping ទៀតអឺ clock ping នៅនគរនេះតម្លៃវាខ្ទង់ចន្លោះពី60ដុល្លារហើយអត់មានលក់ទេឥឡូវសួននៅណាត់ក៏អត់មានអីក៏អត់មានដែរភាគច្រើនគឺត្រូវតែ នេះហើយត្រូវតែធ្វើខ្លួនឯងបៀលខ្លួនឯងអូខេគប់បើស្បងអត់ងាប់រត់ឡើងទៅលើវិញបាទអាស្អិតមានតាន់អូខេកាប់សេរីតែម្ដងនេះអូកាឡាទៀតគប់ទៀតឡើយឆ្វោកទៀតឡើយបឿបឿដាច់ពីរតែម្ដងបាទខ្ញុំថាមែនមែនហើយគប់ចឹងអាគប់ឲ្យរត់ឡើងទៅវិញ SZ គឺសុបាយតែចឹងតែម្ដងដៃធំផាក់ផាំងផាំងផាំងផាំងផាំងផាំងផាំងអត់ដាច់រត់ត្រីអូគប់មកស្បងទៀតអូដល់ក3 color បីអូអឺហាន់សាននេះមែនលបាធំទេទាំងនេះទូចទេណាបាទហុកទេណា hero នេះគឺល្បីតាំងពីខ្ញុំលេង6កាលពីមុនហ្នឹងគឺកប់តែម្ដងឈុតឆាកໄວខ្លះខ្លះគប់មកស្បងបាទអូអត់ដាច់ទេរត់ត្រុយប៊ីសដាច់អូក៏ចេះនឹងឆ្ងាយតិចក្មីដាច់ផ្ងាបានគេបាត់ហើយអឺដាក់សัตว์កាន់តែច្រើនគប់កាន់តែឈឺអញ្ចឹងភាគច្រើនពួកខ្ញុំមិនសូវហ៊ានលេងនៅប៉ាក់នេះមកនេះនឹងដោយសារលេងទៅវាពិបាកនឹងពួកប្រភេទហេរ៉ូអេសស ជាទូទៅខ្ញុំអត់ដឹងថាកំណត់នៅក្នុងការលេងគេលេងមិនទេតែលេងនេះគឺអត់ខ្វល់រឿងអ្នកឯងដាក់អីទេសំខាន់ឲ្យតែល្បាយហុកគឺចូលវាយបានទាំងអស់គ្នាប៉ុន្តែបើសិនជាករណី item យើងស្ទើក៏យើងរៀងពិបាកលេងមួយគេដែរអូខេនេះគ្រាន់តែជាឈុតឆាក highlight នៅក្នុងនគរដងល្បាយហុកទេអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាចង់លេងអីអូខេអាចធ្វើការបៀលល្បាយហុកលេងបានណាហ្នឹងហើយអូខេអរគុណបាយបាយ